បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីការការបង្ហោះវីដេអូក្នុង YouTube ថ្មីបាន Subscribe ច្រើន ឡើងដល់1000ឆាប់ដល់1000ណាគាត់អ្នកទាំងអស់គ្នា គឺបងប្អូនទាំងអស់គ្នាចូលចូលមកក្នុង YouTube មកហើយចូលឲ្យ Subscribe ខ្ញុំម្នាក់មួយមកហើយ comment មកខ្ញុំទៅសងវិញហើយអ្នកក្នុងហ្នឹង comment គ្នាហ្នឹងឃើញ comment គ្នាហ្នឹងចូលទៅឲ្យ comment គ្នាទៅវិញទៅមកទៅហើយ comment ទៅគេទៅវិញទៅមកទៅគេនឹងចូលសងគ្នាទៅវិញមកអញ្ចឹងយើងនឹងឆាប់បាន Subscribe ទាំងអស់គ្នាអញ្ចឹងចង់និយាយអញ្ចឹងយើងចង់និយាយថាយើង comment យើង comment ខ្ញុំខ្ញុំមកខ្ញុំទៅចូលទៅសងវិញចូលទៅសងវិញហើយអ្នកទាំងអស់គ្នា នៅក្នុងមតិហ្នឹងអាចចូលទៅ comment ឲ្យគ្នាទៅវិញទៅមកបានចឹងទៅយើង បាន subscribe ទាំងអស់គ្នាចឹងទៅយើងឆាប់ឡើងវិញយូអូខេសូមអរគុណនិងសូមជម្រាបលា